ខ្ញុំបតនាខ្ញុំបានសម្ដែងអំពីរឿងវិនិច្ឆ័យក្តីមួយទៀតដែលមិនបានពិចារណានៅក្នុងតសិករិបាជាដកហ្នឹងក៏ជាប្រវត្តិរឿងរបស់ព្រះសម្មាសម្ពុទ្ធបរមគ្រូនៃយើងទៀតក្នុងវិជាដក550ហ្នឹងជាដកណាក៏មានព្រះបរមពុរិស័ទដែរ550 ជាដកទៀតព្រះបរមពុរិស័ទមានគ្រប់ទាំងអស់ពលគឺជាដកព្រះជាតិរបស់ព្រះអង្គក្នុងជាតិមុនមុនហ្នឹងហ្នឹងព្រះអង្គទ្រង់កាសសម្ដែងណាដោយប្រារព្ធទៅលើរឿងរ៉ាវបច្ចុប្បន្នហ្នឹងនៅក្នុងវិជាដកមួយនេះឈ្មោះមិនដុកជាដកក្នុងព្រះអត្តកថាដូរឈ្មោះទៅជា ទីបាយណៈជាដកចណ្ឌហទីបាយណៈជាដកជាឈ្មោះរបស់ព្រះបរមពុរិស័ទហ្នឹងណាដោយប្រារព្ធទៅលើភិក្ខុលោកចង់សឹកដែរប៉ុន្តែមិនមែនព្រោះអាស្រ័យមេត្តាព្រាមទេភិក្ខុដែលចង់សឹកទោះអាស្រ័យមានសេចក្តីស្រឡាញ់ស្នេហាទៅនៅក្នុងស្ត្រីណាណានោះក៏មានច្រើនណាស់ ព្រះអង្គក៏ប្រារព្ធរឿងរបស់ព្រះអង្គពីជាតិមុនហ្នឹងដែលធ្វើឲ្យភិក្ខុបានស្ដាប់ទៅមានចិត្តភ្លឺស្វាងបានសម្រេចនៅលោកត្រៈសម្បត្តិតែនៅក្នុងពជាតិព្រះអង្គនេះដែលព្រះអង្គនឹងសម្ដែងក៏ប្រពទៅលើភិក្ខុដែលចង់សឹកប៉ុន្តែមិនមែនព្រោះអាស្រ័យស្រឡាញ់ស្ត្រីណានោះទេព្រោះអត់សុខក្នុងការប្រព្រឹត្តព្រះមច្ចរិយធម៌អញ្ចឹងទៅចង់ចាក់សិក្ខាបទ ក្នុងរឿងផ្សេងផ្សេងដល់អញ្ចឹងសាក់ព្រះមចារីបាននាំទៅគាត់ព្រះអង្គព្រះអង្គសាកសួរថាពិតមែនឬពិខុករណាព្រះអង្គពិតមែនបណ្ឌិតពេជ្រដើមបុះក្រៅពុទ្ធសាសនាមិនត្រេកអរនៅក្នុងការបុះរបស់ខ្លួននឹងពិតមែនប៉ុន្តែមានការអត់ទ្រាំ ដើម្បីទប់ទល់នឹងចិត្តដែលមិនត្រេកអរនឹងការបួសហ្នឹងហិតនៅរហូតអស់50ឆ្នាំជាងដោយអត់មានអ្នកណាដឹងថាអ្នកបួសនឹងមិនត្រេកអរនឹងព្រមចរិយធម៌នឹងចង់ត្រឡប់មកគ្រប់គ្រងផ្ទះវិញឡើយនឹងចាប់តោះហ្នឹងអញ្ចឹងទេណាគឺ អ្នកបុស្សនឹងជាតបោះនឹងគឺនរណាគឺព្រះអង្គនឹងឯងព្រះបរមពុរិស័ទនឹងនឹងត្រេកអរនឹងការបុស្សបានតែ7ថ្ងៃទេទៀតរួចចាប់ពីនឹងមកអបសុខទៅស្ទះទៅសោះចង់មកគ្រប់គ្រងផ្ទះវិញក៏ប៉ុន្តែត្រមទៀតហ្នឹងមូលហេតុអីបានជាត្រមអាហ្នឹងនៅក្នុងសាច់រឿងមានណាត្រមត្រមនៅរហូតដល់ជាង50ឆ្នាំបានដោយអ្នកណាក៏អត់ដឹងថាព្រះរបស់នឹងឯងអបសពនឹងព្រះចក្រយៈធัวដែរ អីចុះឥឡូវភិក្ខុឯងបួសនៅក្នុងសំណាក់តថាគតដែលជាសាសនានាំសត្វឲ្យរួចផុតចាកទុកទៅបានហ្នឹងមិនមែនបួសទៅតាមលទ្ធិអីក្រៅអំពីពុទ្ធសាសនាឡើយក្នុងពុទ្ធសាសនាជាសាសនាដែលមានធម៌វិន័យមានន័យយានិកៈធម៌ដឹកនាំឲ្យរួចផុតចាកទុកហើយមានការអបសុកក្នុងព្រះមច្ចរិយៈធម៌សំដែងឲ្យគេដឹងទៅទៀតនោះអានេះមិនសមគួរទេ ហ្នឹងព្រះអង្គសម្ដែងអញ្ចឹងរួចទៅបានព្រះអង្គទ្រង់សម្ដែងណាព្រះអង្គសម្ដែងនៅនគរកោសំពីហ្នឹងព្រះជាកោសំវិកៈគ្រប់គ្រងរាជសម្បត្តិណាហ្នឹងហើយក្នុងកាលនោះមានកលបុត្រ2នាក់ជាអ្នកមានណាម្នាក់ម្នាក់មានទ្រព្យសម្បត្តិ80កោបនេះច្រើនណាស់ទៀត80កោបថាប៉ុណ្ណាចាណាហើយ នឿយណាយនឹងការគ្រប់គ្រងទ្រព្យសម្បត្តិហ្នឹងត្រូវរើគ្នាធ្វើទេនទាំងធ្វើទេនធ្វើឲ្យអស់ទ្រព្យសម្បត្តិហ្នឹងឡំនេះចេញទៅបួសនៅនេះដែនដីនៃព្រៃហៃមពៀនទៅបួសទៅអត់បានសម្រាប់ឈានសម្រាប់បាត់អីទេឆ្នាំហើយឆ្នាំទៀត2 3 4 5ឆ្នាំនៅរហូត50ឆ្នាំនៅព្រៃហៃមពៀនហ្នឹងបរិភោគ ចំណីអាហារក្នុងព្រៃហ្នឹងទៅផ្លែឈើមើមឈើអីផ្សេងផ្សេងនៅបាន50ឆ្នាំក៏គាត់បានធ្វើដំណើរចូលមកក្នុងដែនកោសលក្នុងដែនកោសលហ្នឹងដែរក្បែរហ្នឹងដែរដើរចូលមកក្នុងនគរហ្នឹងទៅក្នុងកាលនោះមានតបោះដែលជាព្រះបរមពុរិស័ទហ្នឹងឈ្មោះទីបាយនៈតបោះ ទីវាយណៈហ្នឹងមានសម្លាញ់នៅជាត្រហោះឈ្មោះមិនដប់ឈ្មោះមិនដប់ត្រហោះហ្នឹងហើយតាបោះមួយអង្គទៀតដែលដែលជាសម្លាញ់នឹងគ្នាហ្នឹងឈ្មោះមិនដប់ដែរទៀតណាអញ្ចឹងមិនដប់មួយក្រហោះមួយទៀតមិនដប់តាបោះណាមិនដប់ក្រហោះហ្នឹងជាមិត្តសម្លាញ់នឹងតាបោះព្រះបរមពុរិស័កឈ្មោះទីបាចនៈព្រះបរមពុរិស័ក ក៏បានចូលមកកម្មទេសសម្លាញ់នឹងទាំងពីរអង្គហ្នឹងហើយក៏បានទទួលការទំនុកបំរុងអំពីមណ្ឌបរហោះនឹងឯងទុករហោះនឹងបានមកជាព្រះអានន្ទចឹងទុកហ្នឹងមានភរិយាភរិយានឹងគឺឧបាសិកាវិសាខាអឺបាសិកាវិសាខាធ្លាប់ជាប្រពន្ធព្រះអានន្ទពីមុនហើយមានកូនប្រុសមួយឈ្មោះយ៉ាងយតតៈនឹងបានមកជាព្រះរាហុល ព្រះរាហុលស្លាប់ជាកូនព្រះអានន្ទជាមួយនឹងបាតិកាវិសាខាជាតិមុនទៀតនឹងនៅបាន3 4វសាអញ្ចឹងទៅក៏បានធ្វើដំណើរចេញមកលាមណ្ឌបកុហកហ្នឹងចេញមកទៅនៅក្នុងព្រៃស្នាក់សានព្រៃខ្មោចទាំងនៅក្នុងព្រៃខ្មោចងួយចឹងទៅនៅយូរយូរទៅព្រះបរមពុរិស័ទហ្នឹង ក៏នឹកដល់បណ្ឌុបក្រហោះជាសម្លាញ់បានធ្វើដំណើរមកកម្មទីឋានរបស់មណ្ឌបក្រហោះហ្នឹងហើយនៅមណ្ឌបតបោះឯណោះមណ្ឌបតបោះនៅមួយអង្គឯងអត់មកទេមិន បានជាសម្លាញ់អីជាមួយនឹងបណ្ដុបរហោះហ្នឹងទេណាតែថាដែលធ្លាប់នៅ3 4វសាក្រោមការទំនុកបំរុងរបស់បណ្ដុបរហោះហ្នឹងក៏ដោយអាស្រ័យទីបាយណៈព្រះបរមពុរិស័ទដល់ទៅទីបាយណៈព្រះបរមពុរិស័ទមករាប់សម្លាញ់បណ្ដុបរហោះហ្នឹងបណ្ដុបតបោះក៏មិនមកនៅព្រះអង្គឯងចឹងទៅទទួលពេលនោះមានចោលទៀតណាមានចោលហ្នឹង ចឹងវាលួចវ៉ាន់ពីយប់លួចរបស់អ្នកស្រុកណាចឹងរបស់អ្នកស្រុកមកទៅរត់ចូលមកក្នុងព្រៃខ្មោចហ្នឹងហើយទៅខ្លាចខ្លាចឯនេះខ្លាចឯនោះយកទ្រព្យសម្បត្តិហ្នឹងទៅលាក់ទុកនៅកន្លែងមិនដុករបស់ហ្នឹងរួចព្រលឹមឡើងស្អែកឡើងអ្នកស្រុកនិងអ្នក អញ្ញាធម៌ហ្នឹងគឺតាមដានជើងចោលមកឃើញមិនដុកតែបោះហ្នឹងគឺចោលថាចោលយើជាដែលកោងនេះកំហូចហ្នឹងពេលយប់ធ្វើចោលពេលថ្ងៃមកធ្វើឯងអ្នកបុះឯងគ្លីបពាក្យអ្នកបុះចាប់យកទៅថ្វាយព្រះជាណាព្រះជានឹងអត់ដឹងថាបានមកជាអ្នកណាទេព្រះអង្គអត់មានសល់ជាទេហើយព្រះជាព្រះជាថាអើចោលឲ្យយកវាទៅដោតទៅ ចឹងពួករាជបរោះហ្នឹងក៏ចាប់មណ្ឌបរបស់យកមកមកដុំព្រៃឆ្លាក់សានឹងដែរទៀតព្រៃខ្មោចហ្នឹងដែរកាប់ឈើយកទៅដោតមិនបងឈើកគីចឹងធំយកទៅដោតដោតចាក់វាអត់ចូលតែសម្រួចឈើកគីចាក់អត់ចូលសាច់នឹងស្វិតចាក់មិនចូលហ្មងហើយមិនចូលយកឈើស្ដៅវិញកាប់ឈើស្ដៅមកចាក់មិនចូលទៀត អញ្ចឹងចាប់ចែងអត្តយោដៃមិនដៃឈ្នះដៃទេដៃចាក់អត់ចូលទៀតអញ្ចឹងមិនដុករបស់នឹងចាណាមើលមិនអញ្ចឹងដល់ចាណាក្នុងពេលហ្នឹងស្រាប់តែកើតញៀនពិចារណារលឹកជាតិបានទៀតរលឹកជាតិបានទៅឃើញបុព្វកម្មបុព្វកម្មរបស់ខ្លួននោះកាលពីនោះកូនជាងឈើជាងឈើហ្នឹងខ្លួនឯងកូនជាងឈើហ្នឹង មណ្ឌបតាបស់បានមកជាព្រះសិរីបុត្រទេណាបានមកជាព្រះសិរីបុត្រក្នុងកាលនោះកូនជាងឈើនៅលេងលេងទៅទៅចាប់រុយណាចាប់រុយយកទៅដោតនឹងបលាបលារលួសតាមរលួសយើងមានបលាកបុកកបុកកបុកណានឹងរលួសណាដើមនឹងណាយកចាប់រុយហ្នឹងយកទៅដោតនឹងបលារលួសហ្នឹងបានអញ្ចឹងទៅបានដឹងថាអបកម្មរបស់យើងដោត ផ្ដោតគួតរួចជាប់នឹងតឡារលួសអញ្ចឹងបានប្រាប់ពូរាជបរោះថាបើឯងណែឯងត្រូវការដោតយើងអញ្ចឹងកាប់ដើមរលួសយកមកដោតមកបានចូលតែប្រភេទនេះគេធ្វើតាមគេធ្វើតាមមានន័យដោតលុះដោតកាប់ស្មេកលុះមួយពោះជីកកប់ដីទៅដោតតបោះនៅលើចំសម្រួចហ្នឹងហូរឈាមលហាមក ដល់ពេលទីបាយណៈព្រះបរមពុរិស័ទនឹករកមណ្ឌបរបស់ហ្នឹងធ្វើដំណើរមកឮដំណឹងយ៉ាងឮដំណឹងដើរចូលទៅកន្លែងហ្នឹងដើរចូលទៅថាសម្លាញ់សម្លាញ់បានធ្វើខុសឬអត់ទេខ្ញុំមិនដឹងអត់មានបានធ្វើខុសអីទេសួរតែប៉ុណ្ណឹងដឹងជឿណាជឿគ្នាមិត្តសម្លាញ់តាំងពីនៅក្មេងណាជឿតែអញ្ចឹងដែលគេចាប់ដល់សម្លាញ់ឯងអញ្ចឹងខឹងគេទេអត់ទេ អ្នកចាប់ខ្ញុំកណាអីបរិជាប្រកបឲ្យគេដោតខ្ញុំណានឹងខ្ញុំណាអត់មានសេចក្តីក្រោធនឹងគេផងតែអញ្ចឹងព្រះបរមពុរិសាពីបាយណៈថាយើងនឹងយកអ្នកដែលមានសិលជាមនុស្សដើម្បីសេចក្តីសុខរបស់យើងរួចទៅក៏បានទៅអង្គុយផ្អែកនឹងអាមេជ្រលួសនឹងទៀត ថាយកយកមកលុបអ្នកមានសិលណាជាមកលុបនៃសេចក្តីសុខរបស់យើងទៅអង្គុយផ្អែកឈាមស្រក់មកលើខ្លួនដល់ស្រក់ដល់វាយូរទៅតទៅខ្មៅឈាមហ្នឹងទៅមានឈ្មោះថាកណ្ហៈទីបញ្ញៈក្រោយមកទៀតហ្នឹងព្រះបរមពុរិស័ទហ្នឹងយកយកអ្នកមានសិលទៀតអ្នកមានសិលដែលមិនមានសេចក្តីក្រោតនឹងនឹងគេធ្វើអញ្ចឹងឲ្យខ្លួនឯងអត់ខុសណាចឹងហ្នឹងអឺ យកមកធ្វើជាមលុបដោយផ្អែកចឹងទៅបានពួករាជបរោះឃើញចឹងតាទូលព្រះជាព្រះជាគិតអីអញអត់បានពិចារណាបង្កប់ឲ្យគេធ្វើអញ្ចឹងក៏បានយាងមកជាមួយនឹងអំណាចហ្នឹងសាកសួរព្រះបរមពុរិស័ទទៅសាកសួរទៅថាមិនក៏បានជាមកនៅក្រោមសំណក់ឈាមអញ្ចឹងព្រះបរមពុរិស័ទថាមលុប របស់អ្នកមានសិលជាសេចក្តីសុខរបស់អាត្មាហើយព្រះជាឲ្យគេធ្វើអញ្ចឹងបានដឹងថាតបោះជាសម្លាញ់នៃអាត្មានឹងឯងខុសលែងឬអត់ទេហីអាត្មាមិនបានចារណាផងដូចគេថាចោលក៏ឲ្យគេយកមកដោតអញ្ចឹងទៅបានបរមពុរិស័ទថានេះអ្នកគ្រប់គ្រងផ្ទះហ่ะខ្ជិលអត់ល្អទេអ្នកបួសមិនសង្រួមមិនល្អទេហើយព្រះជាសម្រាប់រាជកិច្ចអត់ពិចារណាជាមុនអត់ល្អទេ ហើយបណ្ឌិតមានសេចក្តីក្រោតមិនល្អឡើយទូមានព្រះជាព្រះជាឲ្យគេនាំមិនដប់តបោះនឹងដកដកដកអត់រួចដកអត់រួចដោតចូលដល់ដកអត់រួចដកអត់រួចមិនដប់តបោះថាបើព្រះជាឲ្យជីវិតអាត្មាហើយឲ្យគេចូលរណាមកឲ្យស្មើនឹងសัตว์មកអាដែលចូលទៅក្នុងសัตว์ហ្នឹងដកអត់រួចអាដាច់ទៅអា អាចង់ស្រួចរលួសនៅក្នុងសាច់នឹងរហូតមកទៀត